Lakshmi Lakni. ចាំពីសន្យាណាអូនសន្យាបានតែថាយើងស្រឡាញ់ គិតថាចង់ព្រួប្រែស្នេហ៍ឡើយសន្យាថានឹងមើលថែត្រង់ត្រៃមិនធ្វើឲ្យអូនខូចចិត្តឡើយថ្លៃចាប់ពីថ្ងៃនេះពីពេលនេះតើបងនឹងពីបើត្រូវកាន់ដៃគ្នារហូតយើងត្រូវសន្យាថាមិនក្បន់ត្រូវចាំពីសន្យា ធំដើម្បីក្តីស្នេហ៍មួយនេះសន្យាបានតែថាយើងស្រឡាញ់គ្នាសន្យាបានតែថាយើងមិនបែកគ្នា ស្រឡាញ់គ្នាស្មោះក្តីស្នេហ៍មិនប្រែទៅណាយើងនឹងកាន់ដៃគ្នារហូតដល់ជីវាឧបសគ្គយ៉ាងណាក៏យើងត្រូវស៊ូទ្រាំខំអត់អន់ធំ Les desnaemos. ថាចង់ព្រោះផ្លែស្នេហ៍ឡើយសន្យាថានឹងមើលថាត្រង់ត្រៃមិនធ្វើឲ្យបងខូចចិត្តឡើយថ្លៃចាប់ពីថ្ងៃនេះពីពេលនេះតើអូននឹងពីពេលត្រូវកាន់តែគ្នារហូតយើងត្រូវសន្យាថាមិនខ្វល់ត្រូវចាំពាក្យសន្យាណា con ថាយើងស្រឡាញ់គ្នាសន្យាបានតែថាយើងមិនបែកគ្នា ស្រឡាញ់គ្នា ស្មោះក្តីស្នេហ៍មិនប្រែទៅណា នដែលឲ្យយើងជួបគ្នាព្រមលីខិននឹងពេលវេលាមិនជាឲ្យបងបានស្គាល់រូបអូនជួបមុំបានតែម្ដងបងនឹកអូនមិនអាយហាមមិនជាបែងដូងខ្លួនឯងអារម្មណ៍ប្រាំ ចង់ឲ្យអូនយល់ពីអត្ថន័យដែលស្រឡាញ់អូន ចិត្តបងនៅតែស្រឡាញ់ស្រឡាញ់ស្រឡាញ់ជារៀងរាល់ពេលបាននៅក្បែររូបអូនម្ដងម្ដងបេះដូងមុំនេះសែន Pernikahan ចង់ឲ្យអូនយល់ពីអត្ថន័យដែលស្រឡាញ់អូន